កុំធ្វើយ៉ាងនឹងកុំទៅណាឆ្ងាយពីបងកិនឲ្យច្បាំងនួនល្អរូបបងគ្មានកំហុងទេបើស្ដែកគេហើយប្រាប់បងផងមៀងមេ ស្រួលបងជូនពគេ នឹងមានស្នេហ៍បានក្តីសុខទោះជាយ៉ាងណារូបបងនឹងមានជីវិតស្នេហ៍ស្មោះបានមិនដែលកិនថាសាវ៉ាែរូបអូនវិញ អូនធ្វើឲ្យបងខ្លាប់សាឈឺចាប់ព្រោះតែជីវ៉ាអូនមានថ្មី